គុំចង់កេះនឹងស្មាលេងមិនខ្មាស់អ្នកណាគាត់បងអីជីវ៉ាបណ្ដោយមួយខ្យល់ទៅណាឡាឡាឡាឡាឡាឡាឡាឡាឡាឡាហមអូនធ្វើធ្វើអីមិនមិនរំនឹងមានស្នេហ៍អ្នកណាក៏គីរំដែរ Hip Hop មកជាមួយភ្លេងខ្មែរគុំចង់ធ្វើទៅឯងអីណែតែមិនសតនឹងតែរំវា មកដល់ទីនេះកុំធ្វើដល់លន់លីទៅខ្លួនមិនជាប់ពេលលឺតែមេឡូឌីអ្នកណាកំពុងសេតក៏ដឹងតែ happy មករួមបត់នេះឲ្យរំជើបប្រធរនីអរិយរារិទ្ធអរិយអរុនអរុងអរំនឹងធ្វើលំលំមកក្រុមជាមួយអរីមករួមលេងសប្បាយដូចញ៉ាំបាទីអអ្នកចង់សាក់មកសាក់ជាមួយមីហេពឹតពឹតថាពឹតពឹតថាពឹតពឹតថាពឹតថាពឹតថាពឹតពឹតថាពឹតថាពឹតថាពឹត ជាស្នេហ៍អ្នកណាពោគីរំលែង Hip Hop មកជាមួយភ្លេងខ្មែរកុំចង់ធ្វើទៅឯងអីណែតែមិនសតនឹងតែរំវែងឡាយឡាយឡាយឡាយឡាយឡាយឡាយឡាយមកដល់ទីនេះកុំធ្វើដល់ lonely ទៅខ្លួនមិនជាប់ពេលឮតែ melody អ្នកណាកំពុង sad ក៏ដឹងតែ happy មករួមបត់នេះឲ្យរំជួយប្រធរនេះរៃរ៉ារ៉ារត់រត់រំរំរំធ្វើលំលំមករួមជាមួយរីមករួមនេះសบายដូចញ៉ាំផា អ្នកចង់សាក់មកសាក់ជាមួយមីហ៎ពឹតពឹតថាពឹតពឹតថាពឹតពឹតថាពឹតថាពឹតថាពឹត ចេះញ៉ាំអូស្ទ័រដល់ពេលមានសង្សារទើបចេះញ៉ាំជាមួយជីវ៉ាអីលើមិនអាចអត់អូស្ទ័របងញ៉ាំហើយណាណាអូនណាអូទីយោអូស្ទ័របងនេះត្រៀមហើយណាទៅឲ្យបងជាអ្នកគោះហេ Are you ready កោះគោះជាតិផកគេនេះ អស្ទើធំធំមកពីកូរ៉េញ៉ាំជាមួយគេមិនដូចជាមួយឯងញ៉ាំជាមួយពៅញ៉ាំញ៉ាំទៅចាប់ចិត្តខ្លាំងណាស់បងមិននិយាយលេងពេលបងមកញ៉ាំទៅធ្វើបងមានកម្លាំងចិត្តតាំងជាមួយសត្រូវតែញ៉ាំជាមួយពៅទូជំរឿពូយើងទៅជាមួយគ្នាដល់ពងាតោះគោះហូចចិត្តផកគេ ញ៉ាំអូស្ទ័រដល់ពេលមានសង្សារទើបចេះញ៉ាំជាមួយជីវ៉ាអីលើមិនអាចអត់អូស្ទ័របងញ៉ាំមកហើយណានើអូនណាអូនយោអូស្ទ័របងនេះត្រៀមហើយណាទៅឲ្យបងជាអ្នកគោះ Hey are you ready តោះគោះ ធំធំមកពីកូរ៉េញ៉ាំជាមួយគេមិនដូចជាមួយឯងញ៉ាំជាមួយពៅញ៉ាំញ៉ាំទៅចាប់ចិត្តខ្លាំងណាស់បងមិននិយាយលេងពេលបងមិនញ៉ាំទៅធ្វើបងមានកម្លាំងចុះតាំងជាមួយសត្រូវញ៉ាំជាមួយពៅទៅយប់ជ្រៅពុយទៅជាមួយគ្នានឹងមាសតោះ យំព្រោះម៉ែវាយម៉ែវាយខ្ញុំដឹងក្តី ដឹងក្តីយំព្រោះស្រីក្បត់ស្រីក្បត់យំលើកនេះលើកនេះជោគចាប់បំផុតបំផុត សែនតក់ស្លុតតក់ស្លុតជាងមើលគុណខមនៅស្រឡាញ់ប្រាប់ពេញមាត់បងសំខាន់សំខាន់ជប់ស្រឡាញ់ប្រាប់ពេញមាត់បងអត់ប្រយោជន៍អត់ប្រយោជន៍អីសុកពិនភ្នំពេលនេះសល់ប៉ុណ្ណឹងស្មោស្មោបេះដូងឆេះខ្លោចឆេះខ្លោចដោយសារតាស្រីសបាយយំយំព្រមមកមានអ្នកថ្មី ខ្ញុំគ្រប់នាទីរអត់មកស៊ីផ្លូវចាសបាយខ្ញុំខ្ញុំព្រមមកមានអ្នកថ្មីហាហាអ៊ីអ៊ីខ្ញុំគ្រប់នាទីរអត់ធ្វើស៊ីផ្លូវចា មុខមកបួនមុខមកជុំជាមួយទេឲ្យស្គាល់ជាតិនឹងគេថាសបាយប៉ុណ្ណាសបាយចិត្តសរសៃភាសាសបាយចិត្តដល់ស្រាក់ហើយណាជីវ៉ាបងស្មុតងប់គុណគុណសោចនឹងបងកម្មវិធំនឹងក្តីនឹងបានលេងអីសបាយអីម្លែណាសបាយត្រង់អូនបងសបាយត្រង់បងចោលស្នេហ៍ភាសាព្រះកាឡាបងចង់មកបបួនមុំមកជុំជាមួយទេឲ្យស្គាល់ជាតិនឹងគេថាសបាយប៉ុណ្ណាសបាយចិត្តសរសៃភាសាសបាយចិត្តដល់ស្រាក់ហើយណាជីវ៉ាបងស្មុតងប់ខ្លួនស្គុលសោចនឹងបងកម្មវិធំនឹងក្តីមិននឹងបានលេងអីសបាយអីម្លែណាសបាយត្រង់អូនបងសបាយត្រង់បងចោលស្នេហ៍ភាសាព្រះកាឡាព្រះកាឡា កោក្បាច់នៀកវកតុយកាលនៅតូចនៅតូចយំព្រោះម៉ែវាយម៉ែវាយខ្ញុំដឹងក្តីដឹងក្តីយំព្រោះស្រីក្បត់ស្រីក្បត់យំលើកនេះលើកនេះជប់ចាប់បំផុតបំផុតសែនតក់ស្លុតតក់ស្លុតជាងមើលកូនខ្មោចនៅស្រឡាញ់ ប្រាប់ពេញមាត់បងសំខាន់សំខាន់ជុំស្រឡាញ់ប្រាប់ពេញមាត់បងអត់ប្រយោជន៍ប្រយោជន៍ហើយសក់ប៉ុនភ្នំពេលនេះសល់ប៉ុនសមសមតែដងចេះខ្លោចចេះខ្លោចដោយសារតែស្រីសបាយយំយំព្រមមកមានអ្នកថ្មីអើអើអ៊ីអ៊ីយំគ្រប់នាទីព្រោះអូនធ្វើស៊ីផ្លូវចាសបាយយំ យំព្រមមកមានអ្នកថ្មីហាហាហ៊ីហ៊ីយំគ្រប់នាទីប្រអត់មកស៊ីផ្លូវចា បងចង់យំយំយំយំអោយណានៃយំមិនធ្វើការអីយំមកអោយអស់ជាតិកោទៅព្រឹកយំដងពេលរសៀលយំដងយប់យំដងទៀតយ៉ាងយូរមកទឹកបងនឹងឈប់ខូចចិត្តយ៉ាងមានប្រសិទ្ធភាពបែកដល់បែកទៅចុះកុំឲ្យខូចពុជប្រុសឲ្យរកថែមួយទៀតឲ្យរកថែមួយទៀតបងចង់យំយំយំយំអោយណានៃយំមិនធ្វើការអីយំមកអោយអស់ជាតិកោទៅព្រឹកយំដងពេលរសៀលយំដងយប់យំដងទៀតយ៉ាងយូរមកទឹកបងនឹងឈប់ខូចចិត្តយ៉ាងមានប្រសិទ្ធភាពបែកដល់បែកទៅចុះកុំឲ្យខូចពុជប្រុសឲ្យរកថែមួយទៀតឲ្យរកថែមួយទៀតឲ្យរកថែមួយទៀតមួយ Nia Wakatoi Cek, cek Cần nơi tôi, nơi tôi sẽ xây có tôi Đón về thông, về thông sẽ xây có thông Cả nơi tôi, nơi tôi sẽ xây có tôi ចគឺយកឲ្យឃ្លីឲ្យខ្មៅព្រិចឲ្យមកលើក កាលនៅតូចនៅតូចស្អីស្អីក៏តូចដល់ពេលធំពេលធំស្អីស្អីក៏ធំហើយអូនរត់ទៅពុនបាត់ដឹងបាត់រអូណាអរគុណ